ដីគេទេគឺមានមានណាស់មានមួយកំភ្លេចតែទួត្រង់តែប្រពន្ធគេកាចំជឿណា នាងណាប្រពន្ធគេកាចំបើមិនជឿអូនកុំប្រមាទឃើញគេសងវត្តដោយវេលាធំធំ ជ្រើសមានស្នេហ៍ ប្រមាថប្រដៅវៃឆ្លាតគឺបងណាពងងារស្រឡាញ់អូនស្មោះមានបានធានាប្រកបត្រាពីញាធោភូមិឃុំជឿណា នាងណាញាធោភូមិឃុំប្រមាថកុំប្រមាថកុំប្រមាថបងប្រាប់ឲ្យឆ្លាតណាស្រស់មានព្រី កលភូមិស្រុកគេតើមាន DNA ស្មោះដែរឬអត់ហើយបងវិញស្មោះដល់បូកាណុនហើយគ្មានចរន្តឈាមរបស់មនុស្សបាត់ពេលនោះនៅស៊ីនលើល្អបរិសុទ្ធតែមិនជឿបង ប្រជាសាលាដៃទេ អមប្រមាថអមប្រយ័ត្នខាតគេនឹងប្តីគេទេគេកាចំជាណា នាងណាប្រពន្ធគេកាចំអមជឿអមកុំប្រមាថឃើញគេសងវាតដូវេលាធំធំ ជ្រើមវាស្នេហ៍ជឿណានាងណាកុំជ្រួចជ្រើម Oh.